ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពខ្ញុំបាទសូមជម្រាបសួរលោកយាយលោកតាពុកម៉ែមីមីងបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នានិងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពអូខេ good ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំចំពោះ រតនត្រ័យដោយសេចក្តីគោរពនាងខ្ញុំសូមជម្រាបសួរលោកយាយលោកតាពុកម៉ែមាមីងបងប្អូនជាទីគោរពស្រឡាញ់និងភ្ញៀវកិត្តិយសទាំងអស់ដល់ជាទីគោរពអូខេខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនាងខ្ញុំសូមជម្រាបសួរលោកយាយលោកតាពុកម៉ែមាមីងបងប្អូន ជាទីគោរពស្រឡាញ់និងភ្ញៀវកិត្តិយសទាំងទាំងអស់ទាំងអស់ជាទីគោរពយកព្រះករណាសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពយើងឈប់សិនហើយជប់បាទនាងខ្ញុំសូមជម្រាបសួរលោកយាយលោកតាពុកម៉ែនាងមីងបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា និងជាកិត្តិយសទាំងអស់ជាទីគោរពករណាសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពខ្ញុំបាទសូមខ្ញុំបាទជម្រាបសួរលោកយាយលោកតាពុកម៉ែមីមីបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នានិងភ្ញៀវកិត្តិយសទាំងអស់ដោយសេចក្តីគោរពអូខេ សូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនាងខ្ញុំសូមជម្រាបសួរលោកលោកតាពុកម៉ែនាងនាងបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នានិងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពមួយគេ នាងខ្ញុំសូមជម្រាបសួរលោកយាយលោកតាពុកម៉ែមាមីងបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នាអា